អឺមួយទៀតបរោះជាប្តីមានស្រីលួចលាក់ក្បត់ប្រពន្ធអូបែបប៉ះហើយយ៉ាងឯប្រពន្ធមាន ប្រុសលួចលាក់ប្តីតើខាងពុទ្ធសាសនាទទួលបាបត្រឹមណារឿងដាច់កាមេសុមិឆាចារៈនឹងបើវាធ្ងន់ទៅនរកទៅហើយវាស្រាលកើតខ្ទើយអីចឹងទៅយល់ទេហ្នឹងហើយដូចអតីតកាលព្រះអនន្តចឹង ដល់វាខុសរឿងនឹងច្រើនពេកទៅរហូតដល់ទៅរំលោភបំពានអីគេញ៉ៃញ៉ៃទៀតនឹងធ្លាប់កើតមកជាសត្វស្អីក៏រលួយប្រដាប់អស់លីងកើតប្រមាណជាតិតគ្នាលួយប្រើអត់កើតទេយល់អត់ណែនិយាយខ្លីៗចឹងមិនថាមានហើយក៏សុំឲ្យមានតែមួយចុះ ទី3ខ្ញុំបាទនាងខ្ញុំព្រមទាំងកូនចៅសំណូមពរដល់ម្ចាស់គ្រូមេត្តាបង្កើតសមាគមព្រះសង្ឃដែលមានប្រសង្ឃមានឧត្តមគតិស្នេហាជាតិមាតុភូមិឲ្យបាន គ្រប់ខេត្តទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាផង និងការពារមាតុភូមិយើងឲ្យ បានគង់វង្សផងសូមអរគុណនិងសូមអរគុណបំណងថ្មមិនមែនបង្កើតត្រឹមនៅក្នុងប្រទេសចង់បង្កើតពេញអាមេរិកទៀតប៉ុន្តែមិនតាន់ធ្វើ ឲ្យតែខ្មែរនិយាយរួមនោះចង់បង្កើតសហគមន៍ខ្មែរដែលសពថ្ងៃកំពុងទៅរួបរวมធម្មកថាហ្នឹងគឺគោលការណ៍ទៅនឹងឯងប៉ុន្តែធ្វើ បាន ត្រឹមណាក៏យើងដឹងថាជាការងារដែលមិនស្រួលប្រហែលទេណាប៉ុន្តែទោះបី មិនស្រួលយើងធ្វើបានប៉ុណ្ណាយកប៉ុណ្ណោះនិយាយប្រាប់ញាតិញោមទៅចុះ បច្ចុប្បន្ននឹងកំពុងមានគោលការណ៍ពីរទី1បង្កើតសាលារៀនពុទ្ធសាសនា ច្បាស់លាស់មួយ នៅក្នុងស្រុកខ្មែរទៅវិញនេះត្រូវបើកវគ្គជាផ្លូវការ ហើយមួយទៀតកំពុងតែគម្រោងបង្កើតសមាគមធម្មកថាទូទាំងប្រទេសនឹងដើម្បីទី1ដឹងសុខទុក្ខគ្នា ទី2សហការគ្នា ជួយសង្គមតាមរយៈព្រះធម៌នឹងឯង ហើយដើម្បីឲ្យវាមានរចនាសម្ព័ន្ធល្អក្នុងការជួយសង្គមនឹងអាចទទួលជំនួយពីបរទេសចាត់ចែងជារបៀបរដ្ឋបាលតែម្ដងនឹងចឹងនឹងដែលកំពុងកំពុងនឹងធ្វើតទៅទៀតតែបានមិនបានអានឹងជាងការវាមិនសម្រេចដល់លើយើងទាំងស្រុងទេព្រោះត្រូវសុំច្បាប់ គេឲ្យបាន បើសុំច្បាប់មិនបានអានឹងក៏យើងមិនដឹងធ្វើយ៉ាងម៉េចដែរ ខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គគ្រូខ្ញុំកណាមានសំណួរថានៅមានចិត្តមួយនឹកស្ងល់ថាហេតុអីបានជាព្រះអង្គចាត់ឲ្យមានសង្ឃពីរគណៈគណៈធម្មយុទ្ធនិងគណៈហានិកាយតើបើមាននឹងតាំងពីពេលណាមកព្រោះគណៈមិនដែលមិនដូចជាមិនយល់ទៅហេតុអីបានជាមានដល់ពីរគណៈសង្ឃគណៈគណៈសូមព្រះអង្គជួយដោះស្រាយ អឺតាមពិតពពុទ្ធអត់បានចាត់ឲ្យមានអញ្ចឹងទេអញ្ចឹងណាមានតែមួយក៏មិនក៏មិនបានដាក់តាមបឋមយុទ្ធឬក៏មហានិកាយអីចឹងអត់មានទេសម័យព្រះអង្គអត់មានទេមហាយានហើយនយាននិកាយហ្សេនអីណានៃអត់មានអីទាំងអស់ហើយសពថ្ងៃនេះនិកាយនឹងវាមានទៅដល់ជាង10ទៅហើយលើពិភពលោកនឹងតាមស្មាអានមើល មិនមាន ត្រឹមតែពីរហ្នឹងឯងប៉ុន្តែថាស្រុកខ្មែរយើងយើងដឹងត្រឹមពីរហ្នឹងប៉ុន្តែបបែកនៅក្នុងបណ្ដាប្រទេសផ្សេងផ្សេងទៀតហ្នឹងនិកាយដូចជាមាន13ហើយប៉ុន្តែបែកដោយសារអីពពុតឲ្យបែកអញ្ចឹងអីថាអត់ទេបែកហ្នឹងដោយសារមនុស្សមិនដើរតាមព្រះដើរតែតាមគ្រូមូលហេតុឲ្យតគ្រូណាល្បី ធ្វើអីរៀងទំនងគាត់មានគំនិតអីបែកធ្វើអីមួយមួយមួយកាន់យកតាមគ្រូហ្មង យូរយូរទៅដល់វាច្រើនគ្នាគ្រប់គ្រងទៅវាច្រើនលៀនច្រើនអីចឹងទៅក៏ឲ្យឈ្មោះមួយទៅ ទៅជានិកាយមួយទៅរបៀបបែកហ្នឹងបែកអញ្ចឹងតែមិនមែនជាទិសដៅដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យមានអញ្ចឹងទេធម៌វិន័យមានតែមួយប៉ុន្តែរឿងបែកគឺជារឿងប្រកាន់តាមគ្រូចឹងហើយបានជាខ្ញុំកណាអាត្មាភាពចិត្តតែសំដែងឲ្យសំដែងទៀតថា ចឹងបានកាលដែលអាត្មាបង្កើតកន្លែងសិក្សាដំបូង ធម្មការហៅអាត្មាទៅសួរកាលនោះអ្នកល្បីមុនលោកគ្រូសំបន្ទឿនហើយនិងលោកគ្រូអគ្គបណ្ឌិតពុទ្ធសវង្សធម្មការហៅអាត្មាទៅសួរមកទៅតែបង្កើតបានប្រហែលខែកាលហ្នឹង គាត់សួរថាតើអាត្មាធ្វើតាមនរណាតាមលោកគ្រូសំមន្ទឿនឬក៏លោកគ្រូបុត្រសវងគាត់ថាអញ្ចឹងបានអាត្មាថាអាត្មាអត់ធ្វើតាមនរណាទាំងអស់គាត់ទះទុកផាំងគាត់ខឹងគាត់មុខឡើងក្រហមធម្មការខេតកាលនោះថាអាត្មានឹងធ្វើឲ្យពិបាកគាត់និយាយយូរចឹងចេះយន់ចេះចើបាន អាត្មានៅស្ងៀមទៅបានគាត់ថាម៉េចក៏មិនមាត់ជាបំមាត់អីនិយាយសតេះຕົកចឹងអីបានអាត្មាថាគាត់ថាឥឡូវនិយាយមកសនុកគេធ្វើការអីសនុកធ្វើការម៉េចសនុកធ្វើការថាបើថា ដឹងតាមក្រមលោកគ្រូសំបន្ទឿនឲ្យដឹងទៅតាមលោកគ្រូបុត្រសវងឲ្យដឹងទៅសនុកគេចុះបញ្ជី បានអាត្មាថាបើញោមចង់ស្ដាប់អាត្មានិយាយប៉ុនហាមទះតុកហាមនិយាយកាត់បានអាត្មាថាញោមអាត្មារាល់ថ្ងៃបើគេសួរអាត្មានិកាយអីអាត្មាពិបាកឆ្លើយថាធម្មយុត្តក៏មិនចង់ថាថាមហានិកាយក៏មិនចង់ថា ពីព្រោះវាគ្មានជាការបែងចែកអីច្បាប់អីវាបែងចែកអត់វារឿងប្រកាន់របស់មនុស្សតែប៉ុណ្ណោះបានថ្មថាណែរឿងដែលបែកទៅធម្មយុត្តតនិកាយក៏ដោយ មហានិកាយក៏ដោយហ្នឹងគឺដោយសារកម្មានកំណត់ដូចញោមឯងហ្នឹងបានវាចេះតែបែកហ្នឹងឯងពីព្រោះអីបានតែអាត្មាឆ្លើយថាមិនធ្វើតាមអ្នកទាំងពីរហ្នឹងទេ ប៉ុន្តែអ្នកទាំងពីរហ្នឹងអាត្មាទុកជាគ្រូរបស់អាត្មាផង ទុកជារៀមច្បងរបស់អាត្មាទៀតពីព្រោះអាត្មាធ្លាប់ស្ដាប់លោកគ្រូសំបុនធឿនក៏អាត្មាស្ដាប់លោកគ្រូបុត្រសវងក៏អាត្មាស្ដាប់ដែរប៉ុន្តែនៅពេលដែលអាត្មាបួសឧបជារបស់អាត្មាដែលជាអ្នកបង្កើតភាវៈឲ្យអាត្មានេះលោកមិនដែលថាណែធ្វើតាមកណាអត់ទេលោកឲ្យសូត្រពុទ្ធទាំងសរណង្គិឆាមិធម្មទាំងសរណង្គិឆាមិសង្ឃទាំងសរណង្គិឆាមិបើមនុស្សទាំងអស់យកបរតនៈត្រៃដាក់លើក្បាលគ្មាននិកាយទេ គ្មានធម្មយុត្តិគ្មានមហានិកាយគ្មានហីនយិនគ្មានមហាយិនអីទាំងអស់គឺមាន តែមួយប៉ុណ្ណោះបើយកពពុទ្ធយកមកជាគ្រូ តែមួយប៉ុន្តែអ្នកទាំងឡាយនឹងចេះតែភ្លេចគ្រូសរសើរតែគ្រូខ្លួនអាប់ភ្លេចព្រះយកគ្រូខ្លួនឯងយកមកដាក់ពីមុខអញ្ចឹងបានជាបែករឿងមុនមហានិកាយនិងដែងធម្មយុត្តិនឹងតាំងពីសម័យសង្គីយនីលើកទី1មកម្លេះដោយសារខ្លះចង់កាត់ធัวកាត់វិន័យចោលអញ្ចឹងចង់អាស្រួលស្រួលស្រួលស្រួល ខ្លះអញ្ចឹងបានជាព្រះមហាកាសបៈលោករួបរวมធ្វើសង្គិយនីរួបរวมធោវិន័យនឹងទុកដោយលោកប្រកាស បន្តអំពីចប់សង្គិយនីហើយនឹងថាយើងមិនដកមិនថែមទុកដដែលទាំងអស់អញ្ចឹងអ្នកដែលជ្រះថ្លាតាមព្រះរហន្តទាំង500អង្គដែលបានសង្គិយនីនឹងហើយរក្សាទុកបីដកនឹងគឺ ត្រូវបានគេស្គាល់ថា ជាអ្នក កាន់ព្រះពុទ្ធសាសនាបែបថេរវាទណាបែបថេរវាទក្រៅពីនោះដែលអត់គោរពតាមនឹងត្រូវបានគេស្គាល់ថាជាអ្នកកាន់ពុទ្ធសាសនាតាមអាចរិយវាទអាចរិយយាទវាទនឹងអាចារ្យនឹងគឺគ្រូគ្រូណាដែលល្បីល្បីល្បីល្បីនាំទៅធ្វើទៅធ្វើធូធូធូធូកាត់នេះខ្លះកាត់នោះខ្លះយូរយូរបានគ្នាច្រើនទៅ ច្រើនរហូតរហូតរហូតទៅច្រើនមែនទែនច្រើនជាងអ្នកកាន់តាមព្រះទៀតជាមនុស្សយើងវាជួចិត្តអាសួរឡោះអ្នកកាន់ពុទ្ធសាសនាដូចថារៀងបួសដែលមានប្រពន្ធបានទៀតណាមិនចង់អាត្មាក៏ចង់ដែរមែនអត់មែនអត់មែនអត់ដូចអាត្មាអីបើបួសឲ្យមានប្រពន្ធផងបួសមកយោហ្មងនេះ ហើយដោយពាក្យថាហីនយាននឹង តាមពិតអត់មាននរណាបង្កើតទេ គឺពួកមហាយាននឹងប្រើពាក្យមើលងាយដល់អ្នក កាន់តាមការសង្គាយនានឹងដោយពាក្យប្រមាថថាជាហីនយានជាយានថោកទៀតអញ្ចឹងមើលងាយអញ្ចឹងអញ្ចឹងដល់ពេលនោះមានប្រសងស្រីលង្កាអីតស៊ូមតិឡើងមិនឃើញនិយាយអញ្ចឹង បានគេកែប្រែពាក្យគេថាហីនយានហ្នឹងមិនមែនប្រែថាថោកទាបទេ ប្រែតែយានតូចដល់មហាយាននោះយានធំអានឹងជាពាក្យដោះសារទេប៉ុន្តែពាក្យបាលីមិនដែលហីណប្រែតែតូចគឺថោកទាបគាត់ទៅដោះខ្លួននេះយល់ទេហើយយើងក៏មិនដែលហៅថាខ្លួនយើងហីនយានដែរនៅស្រីលង្កាគេមិនដែលហៅខ្លួនគេជាហីនយានទេប៉ុន្តែយើងជាទទួលហៅចឹងទៅខ្មែរយើង ទៅសួរនៅស្រីលង្កាបើគេទទួលអីគេអត់ទទួលទេពាក្យហ្នឹងគឺគេព្រមហៅត្រឹមតែថេរវាទយល់ទេណាថេរវាទយើងគោរពតាមអ្វីដែលប្រធេរៈធ្វើសង្គាជនាមកជាពុទ្ធិកាទាំងអស់ហ្នឹងចឹងពួកមហាជនសុំទោសដែរតើរឿងហ្នឹងណាប៉ុន្តែនៅយើងនៅថៃនៅខ្មែរជាហៅយើងទៅដូចស្រីលង្កាអីគេគេមិនសុខចិត្តទទួលស្គាល់តែហេតុតែយានមិនធ្វើតាមព្រះមកឲ្យថោកទៀតមិនកើត មែនអត់យល់ហ្នឹងហើយហើយរឿងធម្មយុទ្ធមហានិកាយនេះវាពាក់ព័ន្ធប្រវត្តិស្ដេចស្អីស្អីថ្មមិនចង់និយាយនិយាយទៅអន់ដល់អីណែនៃទៀតហ្នឹងប៉ុន្តែសរុបសេចក្តីមកថា ព្រះពុទ្ធមិនបានឲ្យយើងបែកទេបើយើងបែកអញ្ចឹងក៏ប្រពុតមិនសបាយបតីដែរយល់ទេដោយញាតិញោមដែលកើតពីផ្ទៃម្ដាយតែមួយ តាមពិតនឹងម្ដាយចង់ឲ្យកូនសាមគ្គីគ្នា ជាពូជពងតែមួយចុះដល់កូនចែកបាក់គ្នាសួរថាជាទីពេញប្រតិរបស់ឪពុកម្ដាយទេអត់ទេ បាទមកឆ្លើយជាមួយធម្មការវិញថាញោមអាឥឡូវអាត្មាឆ្លើយហើយញោមបើញោមយល់ទុកឲ្យអាត្មាធ្វើទៅទៀតក៏បាន បំបត្តិអាត្មាចោលក៏បានដែរបើអាត្មា ដាក់ខ្លួនឯងថាអាត្មាធ្វើតាម លោកគ្រូសំបុនធឿនអាត្មាយល់ពីលោកអត់អស់ទេបានស្ដាប់លោកតែពីចម្ងាយទេចុះលោកតែអាត្មាធ្វើមិនដូចលោកវាមិនក្រន់យកឈ្មោះលោកយកមកលៀបណាម្យ៉ាងទៀតលោកគ្រូសំបុនធឿនក៏មិនមែនព្រះអរហន្តដែរលោកគ្រូបុត្រសវងក៏អញ្ចឹងដែរគាត់ជាគ្រូមុនគាត់ចេះមុនចំណេះដល់ច្រើនក៏អាត្មាស្ដាប់ពីគាត់ដែរ តែគាត់ក៏មិនមែនព្រះរហន្តដែរគាត់ក៏មិនមែនពុទ្ធដែរខ្មែរនៅតែទទួលស្គាល់ថាគាត់ពួកគាត់ជាគ្រូពួកគាត់ជារៀមច្បងប៉ុន្តែមិនមែនពុទ្ធទេកុំថាឡើយត្រឹមលោកគ្រូសំបុនធឿនឬក៏លោកគ្រូសំបុនធឿនអឺគ្រូកបណ្ឌិតបុត្រសវងសូម្បីព្រះសរិបុត្រមកលៀនណាបើខ្ញុំឯងសួរអាត្មាថាតើអាត្មាសួរតាមសរិបុត្រឬក៏ ធ្វើតាមសេរីបុត្រឬក៏មកលានបាននៅតែឆ្លើយថាមិនធ្វើតាមទេទោះបីជាសេរីបុត្រឬមកលានក៏ដោយពីព្រោះបត្រៃបិដកស្មាជអលបត្រៃបិដកក្នុងទូនេះមិនមែនជាពាក្យសម្ដីរបស់សេរីបុត្រមកលាន ទេគឺជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះសេរីបុត្រមកលានក៏ជាសាវក របស់ព្រះសម្មាសម្ពុទ្ធសេរីបុត្រមកលានក៏មិនបានបំបែកនិកាយដែរយល់ទេយើងមាន តែមួយគត់គឺព្រះសម្មាសម្ពុទ្ធ ពុទ្ធវិជ្ជាប្រាប់គាត់ចឹងថាមិនមែនមើងងាយលោកគ្រូទាំងពីរនឹងទេមិនមែនទេទោះបីខ្ញុំឯងសួររឿងទៅបច្ចេកពុទ្ធទៀតថាតើមានធ្វើតាមព្រះបច្ចេកពុទ្ធអត់ថាព្រះបច្ចេកពុទ្ធក៏អត់យល់ដែរពីព្រោះអាត្មាមិនមែនបួសតាមព្រះបច្ចេកពុទ្ធទេគឺយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃបាននិយាយចប់ចឹងទៅគាត់ឈប់មាត់ដល់គាត់ឈប់មាត់មានន័យថាគាត់ឈប់ឆ្ងល់ ហើយបើគាត់មកឈប់ឆ្ងល់ញោមអ្នកសួរនេះក៏ឈប់ឆ្ងល់ទៅអនុមោទនី